រវាងមន្ត្រីនគរបាលនិងឈ្មួញឈើតើតាអាចជាអ្វីឲ្យប្រកបសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ កាលពីពេលថ្មីថ្មីនេះមានលេចឮព័ត៌មានមកថាមានបុគ្គលម្នាក់ដែលមានតួនាទីជាមន្ត្រីនគរបាលនៅស្រុកជីក្រែងហើយក៏ជាឈ្មួញឈើដ៏ស្លាយផង បើកមុខរបរច្រើនម្លឹងម្លឹងយកលុយទៅណា ឬមួយក៏ប្រាក់ខែជាប៉ូលីសចាយមិនគ្រាន់បានជាគាត់ចាប់យកមុខរបរខុសច្បាប់មួយទៀតអញ្ចឹងនេះបើយោងតាមប្រភពព័ត៌មានខ្លះបានបង្ហើបឲ្យដឹងថាឈ្មោះតាអាតនេះជាឈ្មួញឈើផងជាមន្ត្រីនគរបាលនៅស្រុកជីក្រែង លែងផងហើយជាការរកស៊ីបទល្មើសព្រៃឈើនេះគឺយូរឆ្នាំមកហើយតែមិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់បងក្រាបបានឡើយដោយយកលេសថាដឹកឈើយកមកធ្វើទីស្នាក់ការនេះទីស្នាក់ការនោះប៉ុន្តែបើតាមការបញ្ជាក់ខ្លះទៀតបានឲ្យដឹងថា តាអាចនេះគឺត្រូវគ្នាជាមួយមន្ត្រីបរិស្ថានហើយជាក់ស្ដែងនៅយប់ថ្ងៃទី13និងយប់ថ្ងៃទី15ខែមេសា ឆ្នាំ2023នេះក្រមសារព័ត៌មានយើងខ្ញុំ ខ្ញុំបានប្រទះឃើញរថយន្តដឹកឈើពេញឡានដែល ជារបស់តាអាត ដែល បានយកចម្រឹងឈើដុំក្លឹមមកដាក់បាំងពីក្រោយ ខាងលើចិត្តខណៈនោះក៏បានឃើញតាអាតបើកឡានគេចចុះឡើងចុះឡើងប៉ុន្តែចៃដន្យអីគេចុះឡើងចុះឡើង ចំផ្លូវទល់ក៏បានបកស្រាយហើយបើកឡានចូលក្នុងអត្តការឋាននគរបាលស្រុកជីក្រែងតែម្ដងរាល់តង្វើលខុសច្បាប់របស់តាអាតខាងលើនេះខាងសារព័ត៌មាន មានយើងខ្ញុំមិនមានសិទ្ធិអ្វីក្រៅពីថតឡាយនិងរាយការណ៍ជូនថ្នាក់ដឹកនាំនិងជាពិសេសមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបសូមមេត្តាជ្រាបនិងសូមចាត់វិធានការទៅលើបុគ្គលខាងលើនេះទៅតាមនីតិវិធីច្បាប់ផងទៀតព្រោះថា បើនៅតែបែបនេះទៀតប្រៃឈើប្រកាសជារលាយអស់ក្នុងពេលដ៏ខ្លីខាងមុខជាជាមិនខាន RA7 ស្ដែងចេញនៅភាពទាន់សម័យ